អាញាធររាជធានីភ្នំពេញចោះពិនិត្យមើលម៉ូតូជាង1000គ្រឿងនៅឃ្លាំង OCIC ក្រោយដកហូតពីកុងស៊ីបញ្ចាំ នៅឃ្លាំងរំសេវ។ លោកឃ្លាំងហួតអភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយនាយត្តកអាជីវកម្មអចលនវត្ថុនិងបញ្ចាំចុះធ្វើការត្រួតពិនិត្យមើលម៉ូតូដែល បានដកហូតពីឃ្លាំងបញ្ចាំកន្លងមកនិងបែងចែកម៉ូតូណា ស្របច្បាប់ ឬមិនស្របច្បាប់ដើម្បីរកនីតិវិធីដោះស្រាយជូនដល់ម្ចាស់វិញប្រតិបត្តិការនេះចុះត្រួតពិនិត្យប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី28ខែមីនាឆ្នាំ2023 2023លោកឃ្លាំងហួត បានលើកឡើងថានៅពេលនេះមានការចូលរួមសហការជាមួយនឹងយន្តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំដើម្បីត្រួតពិនិត្យមើលថាតើម៉ូតូណាមួយសមស្រប តាមច្បាប់ឬក៏មិនសមស្របតាមផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ចប់រឿងទាំងនេះអស់ហើយចាប់ផ្ដើមបន្តការចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀតលោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ចំពោះម៉ូតូ សូនណាដែលមានច្បាប់ ឬមិនមានច្បាប់អាជ្ញាធរនឹងធ្វើការញែកដាច់ដោយឡែកពីគ្នាក្នុងនោះយើងបាន ប្រគល់ជូនយន្តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំដោយឲ្យម្ចាស់ទីតាំងឃ្លាំងបញ្ចាំទាំងអស់យកឯកសារពាក់ព័ន្ធមកជាមួយក្នុងករណីម៉ូតូទាំងនោះมันមានឯកសារត្រឹមត្រូវនិងបន្តធ្វើនីតិវិធីមួយទៀតលោកបាន សំណូមពរដល់បងប្អូន ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូសូមអញ្ជើញមកពិនិត្យមើលម៉ូតូ របស់ខ្លួន នៅឃ្លាំងស្តុកទុកម៉ូតូ OCIC ជ្រោយចង្វា ដែលស្ថិតនៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា ដោយត្រូវកាន់ឯកសារពាក់ព័ន្ធមកជាមួយដូចជា ពាក្យបណ្ដឹងកាត គ្រីម៉ូតូនិងអត្តសញ្ញាណប័ណ្ណចំពោះទីតាំងនៅ OCIC នេះអាជ្ញាធរបានបើកទ្វាររងចាំបងប្អូនប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូជាប់ជាប្រចាំ